ការវាយប្រហារដ៏គួរឲ្យភ័យខ្លាចមួយកងទ័ពអ៊ុយក្រែនបានប្រើ កំភ្លើង បាញ់ដោយខ្លួនឯងកាណុង155មីលីម៉ែត្រដើម្បីបំផ្លាញកងកំភ្លើងធំរុស្ស៊ីសូមស្វាគមន៍លោកលោកស្រីប្រិយមិត្តទាំងអស់ដែលបានមកកាន់គេហទំព័រខ្មែរម្ចាស់ស្រុករបស់យើងខ្ញុំយោងតាមវីដេអូដែលចេញផ្សាយដោយកងពលតូចមេកានិកដោយឡែកទី28នៃកងទ័ពអ៊ុយក្រែន M109 AGNG 155មីលីម៉ែត្រត្រូវបានតាមដានដោយម៉ាស៊ីនបាញ់ដោយខ្លួនឯង Novus ដែលប្រើយ៉ាងមាន ប្រសិទ្ធភាព ដោយអង្គការកំភ្លើងធំអ៊ុយក្រែនដែលបំផ្លាញកងទ័ពរុស្ស៊ី155 2មីលីម៉ែត្រអូសទាញក្រុមវិចារណកថាទទួលស្គាល់យោធាបានអេរីកាថា Novus បានបញ្ជាក់ពីការ បរិឆេទសម្រាប់ការណែនាំ novice អាយុ22ឆ្នាំនៃផ្លូវប្រណាំង M1009 3GN ដកស្រង់ព័ត៌មានពីនាយកដ្ឋានថ្មើរជើងជាតិឯកភាពពីកងទ័ពរបស់អាមេរិកនិង North West បានវឹកហាត់នៅ ក្នុងកងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់នៃកំភ្លើងធំអ៊ុយក្រែននៅលើយន្តហោះ M109A 3GN ដែលជាផ្នែកមួយនៃកញ្ចប់គ្រប់គ្រងសន្តិភាព ពីពួកគេ ប្រទេសរៀងៗខ្លួនទាហានអ៊ុយក្រែនបានបង្ហាញការលើកទឹកចិត្តដ៏អស្ចារ្យក្នុងការប្រើប្រាស់ M109S ឬ 155mm ទាំងនេះហើយនេះអាចអនុវត្តបេសកកម្មប្រយុទ្ធប្រកបដោយប្រសិទ្ធភាព ក្នុងវិស័យ ប្រតិបត្តិការរបស់អ៊ុយក្រែន M109 A3GN គឺជាកំណែទំនើបនៃរថក្រោះអាល្លឺម៉ង់ M109 A3 បំពាក់ដោយកំភ្លើង155 Cobalt 39 mm ក៏ដូចជាប្រព័ន្ធកំភ្លើងធំ លក្ខណៈពិសេសនៃ 155mm ថ្មីទស្សនាវដ្តី នៅខាងក្រោយប៉មដែលមានសភាពអ៊ូអរដែលអាចផ្ទុកឡើងវិញតាមរយៈទ្វារខាងក្រៅ2ហើយមានក្របចំនួន22ក្របប្រិមិត្តមិត្តអ្នកស្ដាប់ជាទីមន្ត្រីថាតើរឿងទាំងនេះនឹងទៅជាយ៉ាងណា បញ្ហាវិវត្តនៃសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែននឹងមានអ្វីកើតឡើងទៀតយើងខ្ញុំនឹងព្យាយាមដកស្រង់និងផ្ដល់ជូនប្រិមិត្ត ទស្សនិកជនតាមដានស្ដាប់ជាបន្តនៅប្រតិបត្តិព័ត៌មានពេលក្រោយបើសិនជាមានការខុសឆ្គងឬមានការឆ្កំឆ្គងក្នុងប្រការណាមួយយើងខ្ញុំក៏សូមអធិស្ឋានសូមប្រិយមិត្តជួយផ្ដល់មតិយោបល់ និង comment ជាការកែលម្អដល់ការទំព័ររបស់យើងខ្ញុំសូមអរគុណប្រិយមិត្តដែលបានចំណាយពេលវេលាដ៏មានតម្លៃរបស់លោកអ្នក តាមដាននៅក្នុងកម្មវិធីព័ត៌មានរបស់យើងខ្ញុំពីដើមរហូតដល់ទីបញ្ចប់សូមកុំភ្លេចជួយ Subscribe និងរូបកណ្ដឹង ដើម្បីទទួលបានវីដេអូថ្មីថ្មីនិងព័ត៌មានតនហេតុការថ្មីថ្មីពី Channel របស់យើងខ្ញុំសូមអរគុណសូមជម្រាបលាអង្គការពីអ៊ុយត្រាតនៅក្នុងតំបន់ហើយជាដំណោះស្រាយកងទ័ពអ៊ុយត្រានបានបង្កើតការគ្រប់គ្រងលើផ្លូវ highway របស់រុស្ស៊ីនិងតំបន់ Kursk ជាប់ព្រំដែនដោយក្រែនដែលកងកម្លាំងសត្រូវមានចំនួនរហូតទៅដល់ប្រមាណជាង4000នាក់និងកងកំភ្លើងរហូតទៅដល់300គ្រឿងនេះគឺมันគ្រប់គ្រាន់ដើម្បីបើកប្រតិបត្តិការវិលលោកឈ្មោះទៅទីក្រុងគៀវនោះទេប៉ុន្តែការបង្កើតកងទាហានទី3ដែលរងមមចំនួនប្រមាណជាង155,000នាក់ដែលមានមូលដ្ឋាននៅក្នុងតំបន់ម៉ូលីណូ ដែលកំពុងដំណើរការនៅក្នុងភាគខាងលិចរួចទៅហើយយ៉ាងណាមិញប្រសិនបើ ចាំបាច់ពួកគេអាចចូលរួមក្នុងការវិប្រហារលើរដ្ឋាភិបាលអ៊ុយក្រែននេះត្រូវបានប្រកាសនៅក្នុងបទសម្ភាសជាមួយអ៊ុយក្រែនដែលបង្កើតឡើង ដោយមេធាវីការនៃក្រមការពារគៀវដែលបច្ចុប្បន្នកំពុងតែការពារនៅក្នុងតាមព្រំដែនរដ្ឋរបស់អ៊ុយក្រែននិងតំបន់ នៃប្រទេសរុស្ស៊ីបន្ថែមពីនេះទៅទៀតចំពោះកងកម្លាំងប្រយុទ្ធសហព័ន្ធនៃឆ្មាំជាតិនាពេលបច្ចុប្បន្ននេះ គឺថាក្រុមនេះมันមានកម្លាំងគ្រប់គ្រាន់នោះទេដើម្បីធ្វើប្រតិបត្តិការវិលុកទិសដៅនៃទីក្រុងភៀវហើយភារកិច្ចចម្បងរបស់ពួកគេគឺគ្របដណ្ដប់ព្រំដែនដែលខ្លួនកំពុងកាន់កាប់នៅអ៊ុយក្រែនគូបញ្ជាក់ផងដែរថាកងកម្លាំងសហព័ន្ធរុស្ស៊ីអាចរួមបញ្ចូលកងទ័ពរបស់ខ្លួនរហូតដល់ 4000នាក់និងអង្គភាពកងកម្លាំងរហូតទៅដល់300នាក់បាននិយាយថា មេជាការបានកត់សម្គាល់ផងដែរថានៅនេះពេលអនាគតសត្រូវនឹងបន្តវិប្រហាតាមផ្លូវអាកាសនិងមីស៊ីលរួមទាំងអាវុធដែលមានគុណភាពខ្ពស់និងរក្សាលំនឹងនៃទាហានរបស់ខ្លួននៅចិត្តព្រំដែនហើយដើម្បី អនុវត្តប្រតិបត្តិការទប់ស្កាត់និងវាយលុកនៅក្នុងតំបន់មួយចំនួនអ៊ុយក្រែន។ ត្រូវរួមបញ្ចូលគ្នាទាំងការចូលរួមពីក្រមប្រយុទ្ធនិងក្រមឆ្លប់យោការខណៈពេលដែលទីតាំងរបស់ពួកគេបន្ថែមទៀតនៅតាមផ្នែកពាក់ព័ន្ធនៅព្រំដែនអ៊ុយក្រែនព័ត៌មានត្រូវបានបញ្ចប់ប្រិមិត្តដឹងស្រាប់ហើយថារុស្ស៊ីនិងអ៊ុយក្រែនមិនអាចនឹងចោះចាញ់គ្នាឡើយព្រោះការដណ្ដើមអំណាចរបស់ប្រទេសលោកខាងលិចពោពេញទៅដោយឥទ្ធិពលនិងការស្រេកឃ្លាន តើបញ្ហាបន្ទាប់នឹងទៅជាយ៉ាងណានោះយើងខ្ញុំនឹងធ្វើអត្ថាធិប្បាយនៅក្នុងប្រតិបត្តិព័ត៌មានបន្ទាប់សូមអរគុណប្រិយមិត្តដែលបានចំណាយ ពេលវេលាដ៏មានលំដាយរបស់លោកអ្នក តាមដាននៅគេហទំព័រខ្មែរគណៈពេលនេះនាវាចម្បាំងរុស្ស៊ីមួយគ្រឿងទៀតបានរងការវាយប្រហារដោយកំជ្រួច Husband ដោយមានជំនួយពី Director TB2 សូមស្វាគមន៍លោកលោកស្រីប្រិយមិត្តទាំងអស់ដែលបានមកកាន់គេហទំព័រខ្មែរម្ចាស់ស្រុករបស់យើងខ្ញុំនៅថ្ងៃនេះប្រិយមិត្តមិត្តអ្នកស្ដាប់ជាទីមេត្រីសមុទ្រខ្មៅបាននឹងកំពុងតែខ្លាចជាតំបន់នៃការវាយប្រហារគ្នាយ៉ាងក្តៅកគុករវាងប្រទេសរុស្ស៊ីនិងប្រទេសអ៊ុយក្រែនហើយវាប្រើប្រាស់នៅកម្មជុលប្រឆាំងនាវានិងមីស៊ីលនានាពិតជាចាំបាច់សម្រាប់ប្រទេសទាំងពីរនេះដូច្នេះហើយ ការពីពេលថ្មីថ្មីនេះប្រទេសអ៊ុយក្រែនជាញឹកញាប់បានស្នើសុំកំជ្រួចនាវាវាយប្រហាររយៈចម្ងាយឆ្ងាយនិងវែងឆ្ងាយពីសម្ព័ន្ធមិត្តខាងលិចរបស់ខ្លួន ដើម្បីពង្រឹងនិងពង្រឹងតំបន់ការពាររបស់ខ្លួនដើម្បីឆ្លើយតបពីការស្នើសុំពីប្រទេសអ៊ុយក្រែនរដ្ឋាភិបាលប្រទេស ដាណាម៉ាក៏បានជួយប្រទេសអ៊ុយក្រែនដោយការផ្ទេរនិងផ្ដល់ឲ្យគ្រាប់មីស៊ីល Husband ដើម្បីប្រឆាំងជាមួយនឹងនាវាចម្បាំងនានាយ៉ាងណាមិញអ្វីបើកម្មជួយប្រឆាំងនាវា Husband មានអធិពលយ៉ាងខ្លាំងយ៉ាងណាក៏ដោយក៏កងទ័ពជើងទឹករុស្ស៊ីបានមើលស្រាលទៅលើអាវុធទាំងនេះទាំងអស់ដែលនៅតែបន្តដាក់ពង្រាយនាវារបស់ខ្លួនដោយមិនមានការប្រុងប្រយ័ត្នខ្ពស់នោះទេ ដែលបានបណ្ដាឲ្យមានការខាតបង់យ៉ាងធំធេងដល់ប្រទេសរបស់ខ្លួនដូចជាការបាត់បង់នាវារបស់ខ្លួនដែលមានតម្លៃប្រមាណជាង750លានដុល្លារកាលពីថ្ងៃទី14ខែមេសាកន្លងទៅគូបញ្ជាក់ផងដែរថាកាលពីថ្ងៃទី17ការខែមិថុនាកម្មជ្រួច Husband ដែលនៅក្នុងដៃរបស់នាវាអ៊ុយក្រែនបាន ចាប់អនុវត្តសកម្មភាព ដំបូងរបស់ខ្លួនដោយប្រើប្រាស់កម្មជ្រួចហៅសផុននៅក្នុងតំបន់ ជាមួយនឹងការបំពាក់ Bioreactor TB2 បានចូលរួម ប្រតិបត្តិការ ដែលបានចូលរួមវាយប្រហារនៅនាវាចម្បាំងរបស់ប្រទេសរុស្ស៊ីហើយបើយើងក្រឡេកមកនិយាយអំពីសកម្មភាព ដែលបានកើតឡើងនៅពេលថ្មីថ្មីនេះ ដោយវិវាចម្បាំងរបស់រុស្ស៊ីត្រូវបានវិប្រហារដោយកំជ្រួចហាសផាន់ដែលបានចាប់ផ្ដើមពីនាវាចម្បាំងមួយរបស់រុស្ស៊ីបានកំពុងតែធ្វើដំណើរពីគ្រីមៀទៅកាន់កពូហើយនៅពេលធ្វើដំណើរមិនទាន់នឹងគោលដល់គោលដៅផង ត្រូវបានស្ទាក់ចាប់ដោយកំជ្រួចហាសផាន់របស់អ៊ុយក្រែននៅពេលកណ្ដាលផ្លូវជាមួយចំណុចមួយដែលគួរឲ្យកត់សម្គាល់បន្ថែមដែលថាប្រព័ន្ធការពារដែនអាកាស TM2KM នៅលើកប៉ាល់រុស្ស៊ីគឺมันអាចទប់ទល់នឹងកាំជ្រួច Husband និង Bayraktar TB2 បាននោះទេដែលរូបនេះបានមាននៅក្នុងវីដេអូនេះម្យ៉ាងវិញទៀតបើតាមរូបភាពដែលបានចេញពីយន្តហោះគ្មានរូបបាល់បានបង្ហាញថាកាំជ្រួច Husband ចំនួន2ត្រូវបានបាញ់ដោយអ៊ុយក្រែន នៅលើកប៉ាល់រថក្រោះរបស់រុស្ស៊ីដោយមីស៊ីលនេះបានបាញ់យ៉ាងជោគជ័យទៅលើកងទ័ពជើងទឹករបស់រុស្ស៊ីដែលបំពាក់ដោយ Ter Air ប្រព័ន្ធមីស៊ីលការពារយ៉ាងណាមិញលោក Mexico Henko ដែលជាប្រធានរដ្ឋយោធាក្នុងតំបន់អូឌីសាអះអាងថា កប៉ាល់រុស្ស៊ីដែល ផ្សេងទៀតបានព្យាយាមធ្វើប្រតិបត្តិការតំបន់សមុទ្រខ្មៅដោយដាក់ស្លាកខាងក្រៅថាជាកប៉ាល់ Willis ដែលបានលេចភ្លាមភ្លាមបន្ទាប់ពីកម្មជួយ Husband បានបុកពេញមួយទំហឹងហើយក៏បានឆាប់ឆេះភ្លាមភ្លាមបន្ទាប់ពីការវាយប្រហារនៅក្នុងតំបន់សមុទ្រខ្មៅការប្រើប្រាស់ Missile Husband គឺមានសារៈសំខាន់ជាយុទ្ធសាស្ត្រនិងការវាយប្រហារដ៏ធំមួយ ដល់កងទ័ពជើងទឹករុស្ស៊ីបើយើងក្រឡេកទៅមើលវីដេអូដែលការវាយប្រហារត្រូវបានវាយប្រហារវាមិនតំណងថា Director TV2 គឺជាប្រភពនៃការវាយប្រហារនោះទេ បើសារការខកចិត្តបានខិតចិត្តជុំវិញគ្នានោះទៅទាំងស្រុងទៅហើយនេះមិនមែនជាករណីនៅក្នុងការវិប្រហាពីមុននៅចិត្ត តំបន់កោះពស់របស់អ៊ុយក្រែននោះទេ ដោយកប៉ាល់បាតនិងយានចុះចតដែលត្រូវបានវាយប្រហារយ៉ាងច្បាស់ដោយកំជ្រួចប្រឆាំងរថក្រោះ ដែលដឹកនាំដោយឡាហ្សាតូជាងដែលត្រូវបានបាញ់ដោយ B Victor TB2 ជំនួសមកវិញហើយការបំផ្លិចបំផ្លាញនៃកប៉ាល់គឺទំនងជាមីស៊ីល Husband ដែលត្រូវបានបាញ់ចេញពីឡានដឹកទំនិញរបស់អ៊ុយក្រែនដែលកម្មជ្រួចមីស៊ីល ប្រឆាំងកប៉ាល់នេះ ប្រហែលជាទៅបាន ទទួលតនន័យគោលដៅពី B Factor ដោយពិចារណា លើតនន័យនៃការវាយប្រហារនេះគូបញ្ជាក់ផងដែរថាអាមេរិកនឹងទទួលកម្មជ្រួច Husband និងកម្មជ្រួចពីសហរដ្ឋអាមេរិកដាណាម៉ាកហូឡង់និងចក្រភពអង់គ្លេសទោះបីជាយ៉ាងណាក៏ដោយសម្រាប់ពេលនេះ អ៊ុយក្រែនទទួលបានតែពីប្រទេសដាណឺម៉ាកប៉ុណ្ណោះដោយបានបង្ហាញខ្លួនឯងថាជាកម្មជ្រួចហិសផន84.4របស់ដាណឺម៉ាកត្រូវបានគេដឹងថាមានចម្ងាយប្រមាណជា130គីឡូម៉ែត្រត្រូវបានគេដឹងថាមានវិធានការប្រឆាំងអេເລັກត្រូនិកនិងផ្សេងផ្សេងហើយរួមបញ្ចូលទាំងចន្លោះប្រហោងនិងការណែនាំនិង និរន្តរភាពនិងពេលចូលទៅដល់គោលដៅរុស្ស៊ីពីមុនរុស្ស៊ីបានមើលស្រាលកំជ្រួចវិប្រហានិផែនរបស់អ៊ុយក្រែននិងដោយយន្តហោះគ្មានរបាល់ប្រដាប់អាវុធ Actor TB2 ដោយផលិតដោយជាក់ស្ដែងរុស្ស៊ីបាន បាត់បង់នាវាចម្បាំងចំនួន10គ្រឿងជុំវិញកោះពស់រួមទាំងកន្លែងមជ្ឈសពរបស់កងទ័ពជើងទឹករុស្ស៊ីដែលបាន វាយប្រហារដោយ Husband Michelin នៅក្នុងប្រទេសអ៊ុយក្រែនប៉ុន្តែ នេះមិនមែនជាករណីរបស់កម្មជ្រួច Husband ទេព្រោះ Husband អាចបាញ់បានជោគជ័យក្នុងរយៈចម្ងាយពី120ទៅ150គីឡូម៉ែត្រជាលទ្ធផលនៃការប៉ានស្មានរបស់កងទ័ពជើងទឹករុស្ស៊ីចំពោះកម្ពុជា Husband ភាគខាងលិចបានធ្វើឲ្យរុស្ស៊ីចំណាយប្រាក់យ៉ាងធ្ងន់ធ្ងរ ការវាយប្រហារចុងក្រោយក៏បង្ហាញឲ្យយើងឃើញថាកោះពស់នឹងត្រូវបានសម្ដៅតែក្នុងនាមជាទីបញ្ចុះសពវាលសម្រាប់កងទ័ពជើងទឹករុស្ស៊ីដែលកងទ័ពជើងទឹករុស្ស៊ីនឹងត្រូវតែកងទ័ពទាំងមូល របស់គាត់ហាក់បីដូចជាមានទំនុកចិត្តលើខ្លួនឯងខ្លាំងពេកក្នុងការសិក្សាយឺតយ៉ាវនិងពោពេញដោយភាពខ្វះខាតយុទ្ធសាស្ត្រដែលគ្មាននរណាម្នាក់គិតទុកជាមុនប៉ុន្តែការវាយប្រហារដោយជោគជ័យរបស់កងទ័ពអ៊ុយក្រែននៅចំណុចបែបនេះ បង្ហាញថាកងទ័ពរុស្ស៊ីគឺសាមញ្ញជាងវាហាក់ដូចជាការមកដល់នៃកំជ្រួយ Husband នៅក្នុងតំបន់នេះត្រូវបានគេឃើញថា ជាពេលវេលាដ៏គួរឲ្យរំជើបរំជួលដ៏អស្ចារ្យរុស្ស៊ីមិនអាចមើលឃើញជាមួយនឹងការវាយប្រហារនេះដោយអ៊ុយក្រែនបានឡើយបញ្ហាបន្ទាប់នឹងទៅជាយ៉ាងណានោះសូមប្រិមិត្តរងចាំតាមដាននៅព័ត៌មានបន្តរបស់យើងខ្ញុំយើងខ្ញុំនឹងព្យាយាមធ្វើបច្ចុប្បន្នភាពជូនលោកអ្នកនៅវគ្គបន្តទៀតសូមប្រិមិត្តកុំភ្លេចជួយ Subscribe និងរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗពី កងទ័ពអ៊ុយក្រែនបានវាយប្រហារលើក្បួនរថយន្តនិងបានបំផ្លាញទីតាំងរបស់រុស្ស៊ីនៅលើកោះ Nova Kakhovka ជំរាបសួរទស្សនិកជនយើងខ្ញុំសូមជូនពរលោកអ្នកឲ្យមានសុខភាពល្អហើយសូមអញ្ជើញតាមដានកម្មវិធីចំណេះដឹងយោធាដូចតទៅប្រិយមិត្តមិត្តអ្នកស្ដាប់ជាទីមេត្រី កងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានវាយលុកម្ដងហើយម្ដងទៀតនៅទីតាំងរបស់ពួកឈ្លានពានរុស្ស៊ីនៅក្នុងទីប្រជុំជន Nova Kakhovka នៅក្នុងតំបន់ Kherson ដែលគ្រប់គ្រងជាបណ្ដោះអាសន្នដោយពួកសត្រូវមានសហគ្រាសឧស្សាហកម្មជាច្រើននៅ Nova Kakhovka ដូច្នេះហើយមានឃ្លាំងមួយចំនួនធំជាពិសេសនេះជាមូលហេតុដែលជនជាតិរុស្ស៊ីដាក់គ្រាប់កំភ្លើងនៅទីនោះដោយសង្ឃឹមថាពួកគេនឹងមានសុវត្ថិភាព លោកខ្លាណាបាននិយាយថា ការវាយប្រហារបន្ថែមទៀតទើបតែត្រូវបានគេថតទុកដូច្នេះក្រុម OOCS មានការយល់ច្រឡំជាខ្លាំងហើយលោកក៏បានបោះពុម្ពផ្សាយនៅរូបថតនៃការផ្ទុះនៅ Nova Kakoka នៅក្នុងតំបន់នៃរោងចក្រ Asfalt ជិតផ្លូវវាងមួយរបាយការណ៍មុននេះបាននិយាយថា កងទ័ពអ៊ុយក្រែនបានប្រើអាវុធជាក់លាក់រយៈចម្ងាយថ្ងៃថ្មីបំផ្លាញឃ្លាំងរំសេវនិងឧបករណ៍នៅពីក្រោយខ្សែរបស់សត្រូវនៅក្នុងទឹកដីដែលបានចាប់យកជាបណ្ដោះអាសន្ននោះ។ មន្ត្រីអ៊ុយក្រែនបាននិយាយថាកងកម្លាំងអ៊ុយក្រែនបានវាយប្រហារប៉ុស្តិ៍ត្រួតពិនិត្យយោធាចំនួន2កន្លែងនិងកន្លែងចោះចតមួយកាលពីថ្ងៃប្រហោះនៅក្នុងការវាយប្រហារជាលើកទី2ក្នុងសប្តាហ៍នេះនៅលើតំបន់ដែលកម្មកាប់ដោយរុស្ស៊ីក្នុងភាគខាងត្បូងនៃប្រទេសអ៊ុយក្រែនការវាយប្រហារថ្មីនៅលើ Nova Kakhovka ក្នុងតំបន់ Kherson បានសម្លាប់អ្នកកាន់កាប់ចំនួន13នាក់ លោក Serhi Bracher អ្នកនាំពាក្យរបស់រដ្ឋាភិបាលតំបន់អូដេសាបានដកស្រង់សម្ដី របស់មេបញ្ជាការប្រតិបត្តិការ South បាននិយាយថាលោកបានលើកឡើងថាគ្មានភ័ស្តុតាងសម្រាប់ចំនួនអ្នកស្លាប់នោះទេក្រសួងការពារជាតិរុស្ស៊ីមិនបានធ្វើអត្ថាធិប្បាយភ្លាមៗនោះទេយោធាអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអង្គារថា ការវាយប្រហារដោយកងកម្លាំងរបស់ខ្លួនលើ ទីក្រុង Nova Kakhovka បាន សម្លាប់មនុស្សចំនួន52នាក់ ទីភ្នាក់ងារសារព័ត៌មាន TASS របស់រុស្ស៊ីបានរាយការណ៍ថាអញ្ញាធរដែលបានតែងតាំងដោយរុស្ស៊ីក្នុងទីក្រុងនេះបាននិយាយថាមនុស្សយ៉ាងហោចណាស់7នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារនោះយោធារបស់ខ្លួនបាននិយាយថា ទន្ទឹមនឹងនោះអ៊ុយក្រែនបានបើកការវាយប្រហារដោយគ្រាប់រ៉ុកែតរយៈចម្ងាយឆ្ងាយទៅលើកងកម្លាំងរុស្ស៊ីនៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែននិងបានបំផ្លាញឃ្លាំងរំសេវមួយខណៈដែលរុស្ស៊ីបានបន្តការវាយលុកភាគខាងកើតរបស់ប្រទេស យោធាអ៊ុយក្រែនបាននិយាយកាលពីថ្ងៃអង្គារថា ការវាយប្រហារនៅលើតំបន់ Nova Kakhovka ក្នុងតំបន់ Kherson ការវាយប្រហារនេះបានកើតឡើងបន្ទាប់ពីទីក្រុង Washington បានផ្គត់ផ្គង់ដល់អ៊ុយក្រែនជាមួយនឹងប្រព័ន្ធកាំភ្លើងធំចល័ត HIMARS កម្រិតខ្ពស់ដែលទីក្រុងគៀវបាននិយាយថាកងកម្លាំងរបស់ខ្លួនកំពុងប្រើប្រាស់ជាមួយនឹងការកើនឡើងនៃប្រសិទ្ធភាព កាសែត Reuters មិនអាចផ្ទៀងផ្ទាត់គណនេយ្យសមរភូមិដោយឯករាជ្យបាននោះទេផ្អែកលើលទ្ធផលនៃអង្គភាពរ៉ុកែតនិងអង្គភាពកំភ្លើងធំរបស់យើង សត្រូវបានបាត់បង់ចំនួនប្រហែល52នាក់មនុស្សយន្តហោះ Mazda B Hotwire កំភ្លើងត្បាល់មួយ និងរថពាសដែកចំនួន7គ្រឿងនិងយានជំនិះផ្សេងៗទៀតព្រមទាំងឃ្លាំងរំសេវនៅ Nova Kakhovka នេះបើតាមការបញ្ជាក់របស់មេបញ្ជាការភាគខាងត្បូងរបស់អ៊ុយក្រែនមន្ត្រីរុស្ស៊ីបាននិយាយថាការវាយប្រហារនេះបានសម្លាប់ជនស៊ីវិលតំបន់នេះមានសារៈសំខាន់ជាយុទ្ធសាស្ត្រដោយសារតែការចូលទៅកាន់សមុទ្រខ្មៅរបស់វាដែលធ្លាប់មានការរីកចម្រើនខាងឧស្សាហកម្មកសិកម្មនិងទីតាំងស្ថិតនៅភាគខាងជើងនៃឧបសម្ព័ន្ធឧបទ្វីបគ្រីមៀរបស់រុស្ស៊ី វីដេអូដែលមិនត្រូវបានគេបង្ហោះលើបណ្ដាញសង្គមបានបង្ហាញអំពីដុំភ្លើងដ៏ធំមួយបានផ្ទុះឡើងនៅលើមេឃនៅពេលយប់រូបភាពដែលបានចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់រុស្ស៊ីបានបង្ហាញឲ្យឃើញនៅវាលខ្សាច់ដែលគ្របដណ្ដប់ដោយកំទេចថ្មនិងសំណង់អគារមន្ត្រីម្នាក់មកពីរដ្ឋបាលមូលដ្ឋានដែលគ្រប់គ្រងដោយរុស្ស៊ីបាននិយាយថាអ៊ុយក្រែនបានប្រើប្រាស់កម្ចួយ HIMARS ហើយពួកគេបានបំផ្លាញឃ្លាំងផ្ទុកអំបិលដែលជាសមាសធាតុគីមីដែលអាចប្រើប្រាស់ធ្វើជាជី ឬម្សៅកំភ្លើងបាន នៅមានមនុស្សជាច្រើនទៀតនៅក្រោមកំណោបែកបាក់អ្នករងរបួសកំពុងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យប៉ុន្តែមនុស្សជាច្រើនត្រូវបានរារាំងនៅក្នុងផ្ទះល្វែងនិងផ្ទះរបស់ពួកគេលោក Vladimir Leotis ប្រធានរដ្ឋបាលយោធាស៊ីវិលស្រុកខាកូកាដែលបាន តែងតាំងដោយប្រទេសរុស្ស៊ីត្រូវបានដកស្រង់សម្ដីដោយ TASS ហើយគាត់បាននិយាយថា ឃ្លាំងទំនិញហាងលក់ថ្នាំស្ថានីយ៍ប្រេងឥន្ធនៈនិងព្រះវិហារមួយត្រូវបាន រងការប៉ះទង្គិចក្រសួងការពារជាតិអ៊ុយក្រែនមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអធិប្បាយអំពីប្រភេទអាវុធដែលត្រូវបានប្រើប្រាស់នោះទេទន្ទឹមនឹងនេះរុស្ស៊ីបានបន្តការវាយលុកនៅភាគខាងកើតនៃប្រទេសអ៊ុយក្រែន ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីទទួលបានការគ្រប់គ្រងខេត្ត Donetsk នៅក្នុងតំបន់ Donbas ឧស្សាហកម្មទាំងមូល ទីក្រុងមូស្គូកាលពីដើមខែនេះ បានដណ្ដើមយកខេត្តលូហានដែលបង្កើតជាដុនបាស ដែលនៅសេសសល់រុស្ស៊ីបាននិយាយថាខ្លួនចង់ដណ្ដើមយកដុនបាស ពីអ៊ុយក្រែនក្នុងនាមពួកបំបីខ្លួនដែលគាំទ្រដោយទីក្រុងមូស្គូនៅក្នុង សាធារណរដ្ឋប្រជានិមិត្ត ខ្លួនឯងចំនួន2ដែលត្រូវបានទទួលស្គាល់ឯករាជ្យនៅមុនថ្ងៃនៃសង្គ្រាមអ៊ុយក្រែនកំពុងត្រៀមខ្លួនសម្រាប់អ្វីដែលខ្លួនរំពឹងទុកថានឹងមានការវាយលុកជាថ្មីដ៏ធំរបស់រុស្ស៊ីនៅភាគខាងកើតអភិបាលតំបន់ Donetsk លោក Pavlo Krylenko បាននិយាយថាមានការរៀបចំកងទ័ពរុស្ស៊ីយ៉ាងច្រើនជាពិសេសនៅតំបន់ Batmap និង Silvsky នៅជុំវិញតំបន់ Sylvania និង Gramachev លោកបាននិយាយថា ខ្សែជួរមុខទាំងមូលនៅក្នុងតំបន់នេះស្ថិតនៅក្រោមការបាញ់ផ្លោងឥតឈប់ឈរខណៈដែលទាហានរុស្ស៊ីបានព្យាយាមទម្លុះប៉ុន្តែកំពុងត្រូវបានវាយបកយុទ្ធនាការរបស់រុស្ស៊ីនៅអ៊ុយក្រែនដែលខ្លួនហៅថាជាប្រតិបត្តិការយោធាពិសេសមានរយៈពេលជិត5ខែហើយហើយចំនួនដ៏ធំបំផុតរបស់អឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី2មក រុស្ស៊ីបាននិយាយថាខ្លួនបានបញ្ជូនទាហានចូលទៅក្នុងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី24ខែកុម្ភៈដើម្បីរំសាយប្រទេសគ្មានយោធា និងកម្ចាត់ពួកជ្រុលនិយមដែលគំរាមកំហែងជនជាតិរុស្ស៊ីនៅទីនោះប្រទេសអ៊ុយក្រែននិងលោកខាងលិចបាននិយាយថា ការអះអាងរបស់រុស្ស៊ីគឺគ្រាន់តែជាលេសគ្មានមូលដ្ឋានក្នុងការវាយប្រហារចំនួននេះបានធ្វើឲ្យខ្ជះខ្ជាយដល់ទីក្រុងនានារបស់អ៊ុយក្រែននិងបណ្ដាលឲ្យមានមនុស្សចំនួន5លាន2សែននាក់ភៀសខ្លួនចេញពីប្រទេសនេះបើយោងតាមការរយល័យសិទ្ធិមនុស្សដែលបាននិយាយកាលពីថ្ងៃអង្គារថាជនស៊ីវិលចំនួន5024នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែនចាប់តាំងពីការលុកលុយបានចាប់ផ្ដើមដោយបន្ថែមថាចំនួនពិតប្រាកដទំនងជាខ្ពស់ជាងនេះ។ ចំនួននេះបានរារាំងការនាំចេញគ្រាប់ធនធានជាតិរបស់អ៊ុយក្រែនដែលធ្វើឲ្យវិបត្តិស្បៀងអាហារពិភពលោកកាន់តែធ្ងន់ធ្ងរគ្រាប់ធនធានជាតិជាង20លានតោនត្រូវបានជាប់គាំងនៅក្នុង silos នៅក្នុងកំពង់ផែសមុទ្រខ្មៅដ៏សំខាន់នៃអូដេសារដ្ឋមន្ត្រីការពារជាតិទូគី Hulusi Aker បាននិយាយថាគណៈប្រតិភូយោធាមកពីប្រទេសអ៊ុយក្រែននិងរុស្ស៊ីនិងទូគី នឹងជួបជាមួយក្រុមមន្ត្រីនៅក្នុងទីក្រុងអ៊ីស្តាន់ប៊ូលកាលពីថ្ងៃពុធដើម្បីពិភាក្សាអំពីកិច្ចព្រមព្រៀងដែលអាចធ្វើទៅបានដើម្បីបន្តការនាំចេញគ្រាប់ធញ្ញជាតិអ៊ុយក្រែនដែលមានសវត្ថភាពឡើងវិញនៅពេលដែលរុស្ស៊ីរារាំងកំពង់ផែសមុទ្រខ្មៅដ៏សំខាន់របស់អ៊ុយក្រែនក្រសួងហេដ្ឋារចនាសម្ព័ន្ធរងអ៊ុយក្រែន Askov បាននិយាយថាអ៊ុយក្រែនរំពឹងថាការនាំចេញគ្រាប់ធញ្ញជាតិប្រចាំខែនឹងកើនឡើងរហូតដល់ 5សែនតោនជាលទ្ធផលលោកបាននិយាយថាអ៊ុយក្រែនកំកំពុងចរចាជាមួយរូម៉ានីនិងគណៈកម្មការអឺរ៉ុបអំពីការបង្កើនការនាំចេញតាមរយៈប្រឡាយស៊ូលីនទីភ្នាក់ងារស៊ើបការសម្ងាត់យោធាអង់គ្លេសបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសរុស្ស៊ីបានតស៊ូដើម្បីទ្រទ្រង់អំណាចប្រយុទ្ធប្រកបដោយប្រសិទ្ធភាព ចាប់តាំងពីការចាប់ផ្ដើមនៃការលុកលុយរបស់ខ្លួនលើប្រទេសអ៊ុយក្រែនហើយបញ្ហាទំនងជាកាន់តែធ្ងន់ធ្ងរទៅធ្ងន់ធ្ងរទៅក្រសួងការពារជាតិបាននិយាយនៅក្នុងការធ្វើបច្ចុប្បន្នភាពចារកម្មថាក៏ដូចជាការដោះស្រាយជាមួយនឹងការគ្រប់គ្រងក្រោមការគ្រប់គ្រងដ៏យ៉ាងធ្ងន់ធ្ងរអ្នករៀបចំផែនការរុស្ស៊ីប្រឈមនឹងបញ្ហារវាងការដាក់ពង្រាយទុនបំរុងនៅក្នុងតំបន់ដុនបាស ឬការការពារប្រឆាំងនឹងការវាយប្រហាររបស់អ៊ុយក្រែននៅក្នុងផ្នែកនៅក្នុងតំបន់ Kherson ភាគនិរតីកងកម្លាំងរុស្ស៊ីបានបន្តការទម្លាក់គ្រាប់បែកនៅលើទីក្រុងនានានៅទូទាំងប្រទេសអ៊ុយក្រែនជាមួយនឹងការបាញ់គ្រាប់ផ្លោងយ៉ាងខ្លាំងក្លានៅក្នុងទីក្រុង Sumy នៅភាគខាងជើងគ្រាប់បែកចង្កោមសម្ដៅទៅលើទីក្រុង Mykolaiv និងការវាយប្រហារដោយមីស៊ីលនៅអូដេសានៅភាគខាងត្បូង។ នេះបើយោងតាមអាជ្ញាធរបាននិយាយកាលពីថ្ងៃអង្គារទី19ខែកក្កដាបន្ទាប់ពីបរាជ័យនៅក្នុងការដណ្ដើមយករដ្ឋធានីគៀវនៅដើមដំបូងនៃការលុកលុយនៅក្នុងថ្ងៃទី24ខែកុម្ភៈរុស្ស៊ីបានងាកទៅរកយុទ្ធនាការនៃការទម្លាក់គ្រាប់បែកបំផ្លិចបំផ្លាញដើម្បីកំទេចអាគារនិងពង្រីកការគ្រប់គ្រងរបស់ខ្លួនលើភៀកខាងត្បូងនិងភៀកខាងកើតនៃប្រទេសអ៊ុយក្រែនអ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ីបានបង្កើនការវាយប្រហាររយៈចម្ងាយឆ្ងាយទៅលើគោលដៅជួរមុខដោយបានសម្លាប់ជនស៊ីវិលមួយចំនួនធំទីក្រុងមូស្គូបាននិយាយថាខ្លួនកំពុងវាយលុកគោលដៅយោធាប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បាននិយាយថារុស្ស៊ីបានបាញ់មីស៊ីលរយៈចម្ងាយឆ្លងទ្វីប3000គ្រាប់និងគ្រាប់កំភ្លើងធំដែលមិនអាចរកបានក្នុងកំឡុងពេលចំនួនជាង5ខែនេះ។ កាលពីចុងសប្តាហ៍មុនលោក Zelensky បានព្យួរតំណែងប្រធានសន្តិសុខនិងរដ្ឋអាជ្ញាធរកំពូលរបស់ប្រទេស ដោយនិយាយថាពួកគេ បានបរាជ័យក្នុងការបោះសម្អាតចារកម្មរុស្ស៊ីពីអង្គការរបស់ពួកគេបើទោះបីជាមានការលាតត្រដាងអំពីការជ្រៀតចូលនៃ SBU របស់រុស្ស៊ីក៏ដោយមន្ត្រីអាមេរិកកាលពីថ្ងៃច័ន្ទបាននិយាយថាទីក្រុង Washington នឹងបន្តចែកចាយព័ត៌មានសម្ងាត់ដែលមន្ត្រីអាមេរិក បាននិយាយថាទីក្រុង Kiev ប្រើដើម្បីឆ្លើយតបទៅនឹងការវាយប្រហាររបស់ទីក្រុងមូស្គូសប្តាហ៍នេះអាចជាចំណុចសំខាន់សម្រាប់បណ្ដាប្រទេសអឺរ៉ុបដែលព្រួយបារម្ភអំពីផលប៉ះពាល់នៃសង្គ្រាមនិងការដាក់ទណ្ឌកម្មលើការផ្គត់ផ្គង់ឧស្ម័នប្រទេសរុស្ស៊ីគ្រោងនឹងបើកឡើងវិញនៅបំពង់បង្ហូរឧស្ម័នធម្មជាតិដ៏សំខាន់របស់ខ្លួនទៅកាន់ប្រទេសអាល្លឺម៉ង់ Nord Stream 1នៅប្រមាណថ្ងៃខាងមុខនេះ។ បន្ទាប់ពីការថែទាំជាប្រចាំប៉ុន្តែប្រជាជនអឺរ៉ុបបារម្ភថា ទីក្រុងមួយស្គូលអាចបិទទ្វារគ្រប់ងទ័ពអ៊ុយក្រែនបានបំផ្លាញសម្ភារៈយោធារុស្ស៊ីចំនួន30គ្រឿងនៅលើកោះពស់ ជំរាបសួរទស្សនិកជនយើងខ្ញុំសូមជូនពរលោកអ្នកឲ្យមានសុខភាពល្អហើយសូមអញ្ជើញតាមដានកម្មវិធីចំណេះដឹងយោធាដូចតទៅ ប្រិយមិត្តមិត្តអ្នកស្ដាប់ជាទីមេត្រីកងកម្លាំងប្រតិបត្តិការពិសេសរបស់អ៊ុយក្រែនបានបញ្ជាក់ពីការបំផ្លាញឧបករណ៍សត្រូវចំនួន30គ្រឿងនៅលើកោះពស់ក្របរំសេវដែលបានគេបោះបង់ចោលនិងសម្ភារៈយោធាធនធ្ងន់ជាច្រើនត្រូវបានគេរកឃើញអង្គភាពរបស់កងកម្លាំងប្រតិបត្តិការពិសេសបានបញ្ចប់ភារកិច្ចបោះសម្អាតនៅកោះពស់ ការបំផ្លិចបំផ្លាញឧបករណ៍របស់សត្រូវប្រហែល30គ្រឿងត្រូវបានបញ្ជាក់ក្របលំសេវត្រូវបានគេបោះបង់ចោល និងឧបករណ៍យោធាដ៏ទំនើបទំនើបជាច្រើនសន្ធឹកសន្ធាប់ត្រូវបានគេរកឃើញថាជាសញ្ញាធម្មជាតិនៃពិភព របស់រុស្ស៊ីបញ្ជាការប្រតិបត្តិការភាគខាងត្បូងបានបង្ហោះនៅលើបណ្ដាញសង្គម Facebook YouTube ហើយបានរាយការណ៍ថា បញ្ជាការប្រតិបត្តិការបានបន្ថែមថាបើយោងតាមមន្ត្រីបាននិយាយបន្ថែមទៀតថាទីហ៊ានអ៊ុយក្រែនបានចោះចតនៅលើកោះពស់ជាច្រើនកន្លែងដែលពួកគេបានលើកទង់ជាតិអ៊ុយក្រែនមួយសប្តាហ៍បន្ទាប់ពីកងកម្លាំងរុស្ស៊ីបានដកខ្លួនចេញពីកោះយុទ្ធសាស្ត្រក្នុងសមុទ្រខ្មៅ Andriy Yamek ដែលជាប្រធានបុគ្គលិករបស់ប្រធាននាយដ្ឋាបតីអ៊ុយក្រែនបានបង្ហោះវីដេអូនៅលើ Telegram កាលពីថ្ងៃប្រហោះទាហាន3នាក់ ដែលបានលើកទង់ជាតិដ៏ធំមួយអ្នកនាំពាក្យរដ្ឋាភិបាលយោធានៅក្នុងតំបន់អូដេសាភាគខាងត្បូងលោក Sahi Bricher ក៏បានបោះពុម្ពរូបថតជាច្រើនសន្លឹកនៅលើ Telegram ផងដែរក្រោយមកក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា យន្តហោះចម្បាំងរុស្ស៊ីមួយគ្រឿងបានបុកនិងសម្លាប់ទាហានអ៊ុយក្រែនមិនបានកំណត់ចំនួនជាក់លាក់នោះទេនៅម៉ោងប្រហែលជា5ព្រឹក ទាហានអ៊ុយក្រែនជាច្រើនអ្នកបានចុះចតនៅលើកោះហើយបានថតរូបជាមួយនឹងទង់ជាតិអ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Kalashnikov បាននិយាយថាយន្តហោះរបស់កងកម្លាំងអាកាសរុស្ស៊ីបានវាយប្រហារភ្លាមភ្លាមជាមួយនឹងក្របកាំជ្រួចដែលមានភាពជាក់លាក់ខ្ពស់នៅលើកោះពស់ដែលជាលទ្ធផលផ្នែកនៃបុគ្គលិកយោធាអ៊ុយក្រែនត្រូវបានបំផ្លាញកោះពស់ឬ Simonyi ទទួលបានកិត្តិនាមជាអន្តរជាតិនៅ ពេលដែលឆ្មាំព្រំដែនអ៊ុយក្រែនឈរជើង ហើយបដិសេធដោយអចេតនានៅអវសានវាតរបស់នាវាចម្បាំងរុស្ស៊ីក្នុងការចោះចាញ់បន្ទាប់ពីការលុកលុយរបស់រុស្ស៊ីកាលពីថ្ងៃទី24ខែកុម្ភៈទង់ជាតិដែលបានលើកកាលពីថ្ងៃប្រហោះត្រូវបានចុះហត្ថលេខាដោយអភិបាលយោធាអូដេសាលោក Maxim Machenko ហើយបានសរសេរលើសិលាចារឹកថា សូមចាំថានាវាចម្បាំងរបស់រុស្ស៊ីកោះនេះជាកម្មសិទ្ធិរបស់អ៊ុយក្រែនកោះដ៏តូចនេះមានសារៈសំខាន់ជាយុទ្ធសាស្ត្រដោយសារតែវានៅជិតផ្លូវសមុទ្រជិតកំពង់ផែសមុទ្រខ្មៅអូដេសាដ៏សំខាន់របស់អ៊ុយក្រែនជាកន្លែងដែលបិទផ្លូវរបស់រុស្ស៊ីបានរារាំងការនាំចេញគ្រាប់ធនជាតិពីការផ្គត់ផ្គង់ដ៏សំខាន់មួយរបស់ពិភពលោកប្រទេសរុស្ស៊ីបាននិយាយថា ខ្លួនបានដកខ្លួនចេញពីកោះពស់កាលពីសប្តាហ៍មុន កាយវិការនៃលក្ខណៈសុចន្ទៈដើម្បីបង្ហាញថាវាមិនបានរារាំងការប៉ុនប៉ងរបស់អង្គការសហប្រជាជាតិក្នុងការបើកច្រករបៀងមនុស្សធម៌ដែលអនុញ្ញាតឲ្យដឹកជញ្ជូនគ្រាប់ធញ្ញជាតិពីប្រទេសអ៊ុយក្រែននោះទេ។ ដោយដែលបានរាយការណ៍នៅដើមខែកក្កដាអង្គភាពនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានបញ្ចប់ប្រតិបត្តិការយោធាដើម្បីសម្អាតកោះពស់នៅឧបករណ៍និងអាវុធរបស់ពួកឈ្លានពានរុស្ស៊ីដែលបានភៀសខ្លួនទៅកាន់តំបន់គ្រីមៀដែលកាន់កាប់ជាបណ្ដោះអាសន្នដោយប្រទេសរុស្ស៊ីទង់ជាតិអ៊ុយក្រែនត្រូវបានបញ្ជូននិងដំឡើងនៅលើកោះនេះបើយោងតាមទស្សនាវដ្តី Forbes ជនជាតិរុស្ស៊ីបានបាត់បង់ឧបករណ៍និងអាវុធជិត1000លានដុល្លារនៅលើកោះពស់ និងក្នុងដែនដីជុំវិញកោះ ការបាត់បង់ដ៏ធំធេងបំផុតនៃកងទ័ពដែលកំពុងកាត់កាប់គឺនាវាចម្បាំងនៃកងនាវាសមុទ្រខ្មៅនាវាផ្ទុកមីស៊ីលម៉ូស្ខ្វាដែលមានតម្លៃ750លានដុល្លារវាបានចូលរួមក្នុងការចាប់យកកោះពស់ត្រូវបានវាយប្រហារដោយមីស៊ីលនៅថ្ងៃទី13ខែមេសាហើយបានលិចមួយថ្ងៃក្រោយមក ទន្ទឹមនឹងនេះប្រធានាធិបតីរុស្ស៊ីលោកវ្លាឌីមៀរពូទីនបានប្រាប់អ្នកនយោបាយជាន់ខ្ពស់ថា ប្រសិនបើលោកខាងលិចចង់ប្រជែងជាមួយរុស្ស៊ីក្នុងការប្រយុទ្ធពួកគេស្វាគមន៍ក្នុងការសាកល្បងជានិច្ចថ្ងៃនេះយើងឮថាពួកគេចង់កម្ចាត់ពួកយើងនៅលើសមរភូមិតែអ្នកអាចនិយាយអ្វីនៅទីនេះអនុញ្ញាតឲ្យពួកគេព្យាយាមទៅចោះលោកពូទីន បាននិយាយក្នុងកំឡុង ពេលសន្ទរកថាតាមទូរទស្សន៍បើយោងតាមទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Interfax បាននិយាយថា ប្រធានាធិបតីរុស្ស៊ីក៏បានចោទប្រកាន់ទៅលោកខាងលិចពីការប៉ុនប៉ងដាក់សន្តិភាពពិភពលោកថ្មីរបស់ខ្លួន ជាមួយនឹងលោកពូទីន ដោយនិយាយថាការប៉ុនប៉ងនេះនឹងត្រូវតែវិនិច្ឆ័យទៅ លោកពូទីនបានបន្តនិយាយថាប្រតិបត្តិការពិសេសរបស់រុស្ស៊ីលក្ខខណ្ឌរបស់ទីក្រុងមូស្គូសម្រាប់ការវាយលុកអ៊ុយក្រែនគឺជាការចាប់ផ្ដើមនៃការផ្លាស់ប្ដូរឈ្មោះទៅរកពិភពលោកពហុពល លោកពូទីនក៏បានលើកឡើងពីការចរចាសន្តិភាពដែរប៉ុន្តែបាននិយាយថាពួកគេនឹងពិបាកនឹងការកើតមានដោយសារចំនួនកាន់តែយូរបន្តទៅទៀតលោកបានបន្ថែមថាអ្នកគ្រប់គ្នាគួរតែដឹងហើយថាជាទូទៅយើងមិនទាន់បានចាប់ផ្ដើមអ្វីដោយស្មោះត្រង់នៅឡើយទេ ទន្ទឹមនឹងនោះយើងមិនបានបដិសេធការចរចាសន្តិភាព នោះទេប៉ុន្តែអ្នកដែលបដិសេធគួរតែដឹងថាកាន់តែវាទៅទៀតវាកាន់តែពិបាកសម្រាប់ពួកគេក្នុងការចរចាជាមួយយើង នៅក្នុងទីក្រុង Kramatorsk ភាគខាងកើតនៃប្រទេសអ៊ុយក្រែនកងទាហានមេកានិកដែលមានឈ្មោះថា Arch ជួយការពារប្រឆាំងនឹងការវាយប្រហាររបស់រុស្ស៊ីដែលជិតមកដល់ខណៈដែលកសិករ Vasil Abramenko សោកស្ដាយចំពោះការបាត់បង់ដំណាំ ដែលជំនួសដោយមីន Shell កំពុងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់នៅលើ Kramatorsk និងទីតាំងភ្លោះនៅក្នុងតំបន់ Slovenian ហើយពួកគេនឹងត្រៀមខ្លួនដើម្បីคลายជាជួរមុខ បន្ទាប់ក្នុងការវាយលុករបស់ទីក្រុងវូស្គូលនៅក្នុងតំបន់ដុនបាសដែលមានឧស្សាហកម្មខ្លាំងខ្សែការពាររបស់ពួកគេត្រូវបានដកកំភ្លើងចេញប៉ុន្តែជនជាតិអ៊ុយក្រែនបានបណ្ដេញកងកម្លាំងដែលគាំទ្រដោយរុស្ស៊ីនៅទីនោះកាលពីមុនទីក្រុងនោះត្រូវបានរឹបអូសដោយពួកបំបីខ្លួនដែលគាំទ្រវិមានក្រំឡាំង នៅក្នុងខែមេសាឆ្នាំ2014ហើយបានដណ្ដើមមកវិញកាលពី3ខែក្រោយមកប៉ុន្តែយើង បានរៀបចំរួចទៅហើយលោក H ដែលកំណត់អត្តសញ្ញាណខ្លួនឯងដោយឈ្មោះរបស់លោក Decare បានប្រាប់ Reuters ថា វាគឺជាការសម្អាតសម័យរបស់ពួកគេរុស្ស៊ីដើម្បីកាន់កាប់ទីក្រុងទាំងនេះប៉ុន្តែ ពួកគេមិនរំពឹងថានឹងមានកម្រិតនៃការតស៊ូនោះទេ វាមិនមែនត្រឹមតែរដ្ឋាភិបាលអ៊ុយក្រែនប៉ុណ្ណោះទេ វាគឺជាប្រជាជនដែលបដិសេធមិនគួរទទួលយកពួកគេផ្លូវរបស់ពួកគេត្រូវបោះបង់ចោលជាខ្លាំង ខណៈដែលអ្នកជីកដីជីកលានដ្ឋាននៅជាយក្រុងរបស់ពួកគេដើម្បីការពារការឈានទៅមុខនៃរថក្រោះរុស្ស៊ីទីក្រុងនានាមានសារៈសំខាន់ជានិមិត្តរូបសម្រាប់ទីក្រុងវូស្គូលដែលមើលឃើញថាពួកគេជាលំយោលនៃការបះបោផ្ដាច់ខ្លួន ដែលវាបានគ្រប់គ្រងនៅក្នុងឆ្នាំ2014នៅពេលដែលមជ្ឈមណ្ឌលឧស្សាហកម្មផលិតម៉ាស៊ីនរបស់សូវៀតមានទីតាំងនៅក្នុងតំបន់ដនេតហើយទាំងស្រុងនៅក្នុងរង្វង់មូលរបស់រុស្ស៊ី បន្ទាប់ពីកងកម្លាំងរបស់វិមានក្រំឡាងបានទាមទារគ្រប់គ្រងតំបន់លូហាន ដែលនៅជិតខាងដែលជាផ្នែកនៃតំបន់ដនបាស កាលពីចុងសប្តាហ៍មុន កាលពីថ្ងៃអង្គារខណៈដែលគ្រាប់ផ្លោងបានបន្លឺឡើងពីចម្ងាយអភិបាលតំបន់ដនេតលោក Pavlo Karenko បានប្រាប់អ្នកកាសែតថាលោកកំពុងរៀបចំការចម្លៀសចេញពីទីក្រុងទាំងពីរក្រុមអ្នកវិភាគយោធាបាននិយាយថា អ៊ុយក្រែនអាចការពារបានល្អប្រសើរជាងក្នុងការការពារជួរមុខថ្មីរបស់ខ្លួនបន្ទាប់ពីកងកម្លាំងរបស់ខ្លួនបានធ្លាក់ចុះអស់ជាច្រើនខែដែលរុស្ស៊ីអាចវាយប្រហារពួកគេដោយកំភ្លើងធំពីគ្រប់ទិសទាំង3ទីហ៊ានអ៊ុយក្រែនដែលកំពុងសម្រាកពីសមរភូមិជួរមុខដែលស្ថិតនៅចម្ងាយត្រឹមតែ10គីឡូម៉ែត្រ6ម៉ាយពីទីក្រុងស្លូវេនៀនបាននិយាយថាពួកគេត្រូវបានបាញ់អស់ជាច្រើន ហើយពួកគេទាំងអស់បានជំរុញឲ្យប្រទេសលោកខាងលិចផ្ដល់អាវុធធុនធ្ងន់និងគ្រាប់លុងសេវបច្ចេកវិទ្យាខ្ពស់បន្ថែមទៀតដល់ពួកគេប្រតិបត្តិករកំភ្លើងធំម្នាក់ដែលបដិសេធមិនបញ្ចេញឈ្មោះបាននិយាយថាយើងបានបាញ់ពួកគេម្ដងបន្ទាប់មកពួកគេបានឆ្លើយតបមកពួកយើងវិញ ដោយគ្រាប់បែកចង្កោមជនជាតិរុស្ស៊ីមានគ្រាប់ផ្លោងច្រើនណាស់ ហើយពួកគេនៅតែបន្តវាយប្រហារតំបន់នោះ គេមិនចាំថាគេបាញ់អ្វីនោះទេក្នុងឆ្នាំ2014 Broxy Rusi បានត្រឡប់មកវិញពី Slovenian និង Kramatorsk ដើម្បីបង្រួបបង្រួមទឹកដីបន្ថែមទៀតនៅភាគខាងកើតនិងភាគខាងត្បូងនៅក្នុងចំនួនដែលបានសម្លាប់មនុស្សជាង14000នាក់ និងបានលុកលុយរុស្ស៊ីដែលធ្លាប់ឃើញអតីតកាលសហភាពសូវៀតអ៊ុយក្រែនជាទ្រនាប់ការពារប្រឆាំងនឹងអង្គការ NATO បានបញ្ចូលឧបទ្វីបគ្រីមៀរបស់អ៊ុយក្រែនក្នុងឆ្នាំដដែលនិងបានគាំទ្រការបះបោររបស់ខ្លួនបន្ទាប់ពីប្រធានាធិបតីដែលគាំទ្រដោយទីក្រុងមូស្គូបានភៀសខ្លួននៅចំពោះមុខការតវ៉ាដ៏ធំដែលគាំទ្រដោយលោក ការវាយប្រហារយ៉ាងសាហាវទាហានអ៊ុយក្រែនបានបាញ់ M777 155 mm Hot Witzer ដើម្បីបំផ្លាញរុស្ស៊ីនៅក្នុងតំបន់ Kharkiv ជំរាបសួរទស្សនិកជនយើងខ្ញុំសូមជូនពរលោកអ្នកឲ្យមានសុខភាពល្អហើយសូមអញ្ជើញតាមដានកម្មវិធីចំណេះដឹងយោធាដូចតទៅ ប្រិយមិត្តមិត្តអ្នកស្ដាប់ជាទីមេត្រី ទាហានអ៊ុយក្រែនកាលពីថ្ងៃប្រហោះបានប្រើម៉ាស៊ីនកំភ្លើងធំ M777 របស់សហរដ្ឋអាមេរិក នៅលើសមរភូមិភាគឦសាននៃប្រទេសដែលហែកហួរដោយសង្គ្រាមសហរដ្ឋអាមេរិកកាលពីខែមុនបានបញ្ជូន យន្តហោះប្រភេទកំភ្លើងធំ M777 155មីលីម៉ែត្រសម្រាប់ផ្ដល់ដល់កងទ័ពអ៊ុយក្រែនមួយក្រុមទៀតប្រព័ន្ធកំភ្លើងធំ គឺជាផ្នែកមួយនៃកញ្ចប់ជំនួយយោធារបស់សហរដ្ឋអាមេរិក ដើម្បីប្រឆាំងនឹងការឈ្លានពានដ៏ពេញលេញរបស់រុស្ស៊ីដែលបានផ្ដើមនៅថ្ងៃទី24ខែកុម្ភៈក្នុងឆ្នាំនេះអាស្រ័យលើប្រភេទកាំជ្រួចដែលប្រើកាំជ្រួច M777 ដែលមានអត្រាបាញ់រហូតដល់5ជុំក្នុង1នាទី មានរយៈចម្ងាយចន្លោះពី24ទៅ30គីឡូម៉ែត្រគឺស្មើចន្លោះពី15ទៅ18ម៉ាយ M777-155 Howitzer មានទម្ងន់ស្រាលផ្ដល់នូវកម្លាំងបាញ់ទាន់ពេលវេលាត្រឹមត្រូវ និងបន្តការជួយដល់កងម៉ារីន និងកងទ័ពថ្មើរជើងហើយជំនួសដោយ M198 ដែលប្រើប្រព័ន្ធ Howitzer នៅក្នុង ឆ្នាំ2005កងទ័ពនិងកងម៉ារីនបានចាប់ផ្ដើមដាក់ពង្រាយ M777 ដែលតូចជាង ស្រាលជាង ស្រាលជាងរហូតដល់9000ផោននិងអាវុធកាណុងដែលអាចអូសបានច្រើនជាមួយអ្នកកាន់តំណែងមុនដែលបណ្ដាលឲ្យការដឹកជញ្ជូននិងការចល័តដោយមិនប៉ះពាល់ដល់ជួរនិងភាពត្រឹមត្រូវរថយន្តដឹកទំនិញទម្ងន់7តោនត្រូវបានគេប្រើដើម្បីរំកិលកំភ្លើងធំ M770 M777 អនុញ្ញាតឲ្យអង្គភាពកំភ្លើងធំផ្លាស់ទីបានយ៉ាងលឿនរវាងទីតាំងកត្តាចាំបាច់សម្រាប់ឧបករណ៍នៅក្នុងកម្លាំងបេសកកម្ម ប្រដាប់បាញ់ដ៏មានអធិពលដែលមានរយៈកម្ពស់ខ្ពស់ផងដែរដែលអាចត្រូវបានលើកពីខាងក្រៅដោយទាំងពីរតែម្ដងគឺ MV22 Obrey និង CH53E Super Stalin និង Single CA47 Chinook រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmytro Kalev បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែតព័ត៌មាន The Associated Press កាលពីដើមឆ្នាំនេះថា យើងពេញចិត្តចំពោះអ្វីគ្រប់យ៉ាង ដែលត្រូវបានផ្ដល់និងផ្គត់ផ្គង់ប៉ុន្តែដរាបណា វាមិនទាន់គ្រប់គ្រាន់ដើម្បីឈ្នះយើងនឹងបន្តសុំបន្ថែមទៀតទីហ៊ានអ៊ុយក្រែនម្នាក់ដែលនៅតាមក្រម North Korea and បាននិយាយថាចាប់តាំងពីឆ្នាំ2014នៅពេលដែលរុស្ស៊ីបានឆ្លងកាត់ព្រំដែនជាមួយនឹងអ៊ុយក្រែនយើងបានឈប់ប្រយុទ្ធដើម្បីធ្វើជាប្រជាជនមិត្តឥឡូវនេះសម្រាប់ខ្ញុំ ប្រទេស ជាបងប្អូនគឺអឺរ៉ុបលោកបានបន្ថែមថា ពួកយើងនឹងទៅណាយើងនឹងដើរយឺតយឺតប៉ុន្តែជាមួយនឹងជំហានដ៏ជាក់លាក់មួយគាត់បាននិយាយបន្ថែមនៅជាក្រុង Kharkov ប្រវត្តិវិទូ Roman Semenja បានផ្ដល់ការបង្រៀនលើកទឹកចិត្តដល់ទាហានអ៊ុយក្រែនដែលគាត់បានដើរជាមួយពួកគេតាមរយៈមុខតំណែងរបស់ពួកគេហើយបាននិយាយជាមួយកងវីរៈស្នាតូចដើម្បីបង្កើនស្មារតីសេមែនយ៉ាបាននិយាយថាវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការផ្ដល់ឲ្យមនុស្សនៅបន្ទុកផ្លូវចិត្ត ការគ្រប់គ្រងអារម្មណ៍ទន្ទឹមនឹងនោះអ៊ុយក្រែននាពេលថ្មីៗនេះបានបំផ្លាញឃ្លាំងអាវុធយោធារុស្ស៊ីចំនួន2កន្លែង នៅក្នុងតំបន់ Kherson ភាគខាងត្បូងនៃប្រទេសអ៊ុយក្រែននេះបើយោងតាមអ្នកនាំពាក្យយោធាអ៊ុយក្រែនលោក Natalia Hemenian ដែលជាប្រធានមជ្ឈមណ្ឌលព័ត៌មានសម្របសម្រួលនៃកងកម្លាំងសន្តិសុខនិងការពារនៃភៀកខាងត្បូងប្រទេសអ៊ុយក្រែនត្រូវបានសួរក្នុងបទសម្ភាសជាមួយនឹងទីភ្នាក់ងារសារព័ត៌មានអ៊ុយក្រែន Utriform កាលពីថ្ងៃច័ន្ទ អំពីការបំផ្លិចបំផ្លាញឃ្លាំងផ្ទុកអាវុធនៅក្នុងទីក្រុង Navachenkohoven តំបន់ Kherson Hominelk បាននិយាយថាក្រៅពីមួយនៅក្នុងតំបន់ Nova Kakhovka ឃ្លាំងអាវុធមួយនៅក្នុងស្រុកមួយផ្សេងទៀតនៅក្នុងតំបន់ Kherson ក៏ត្រូវបានបំផ្លាញផងដែរលោក Hemenuk បាននិយាយថាការវាយប្រហារទាំងនេះ បានបណ្ដាលឲ្យខ្មាំងខ្វះក្របកំភ្លើង ដើម្បីវាយប្រហារទីតាំងរបស់អ៊ុយក្រែនដោយលោកបាននិយាយបន្ថែមទៀតថាពួកគេមើលឃើញ លទ្ធផលល្អណាស់ Hemenium បាននិយាយថាការវាយប្រហារបែបនេះមិនត្រឹមតែរំខានដល់ខ្សែសង្វាក់ដឹកជញ្ជូននៅក្នុងតំបន់ប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងប៉ះពាល់ដល់សិលធម៌របស់អ្នកកាន់កាប់ផងដែរនេះបើយោងតាមការបកប្រែជាភាសាអង់គ្លេស Handmanov มันបានបញ្ជាក់ច្បាស់ថាតើឃ្លាំងអាវុធនីមួយៗត្រូវបានបំផ្លាញនៅពេលណាគឺទីតាំងទាំងពីរនេះត្រូវបានបំផ្លាញដោយរបៀបណានោះទេ New Wake មិនអាចផ្ទៀងផ្ទាត់ដោយឯករាជ្យថាឃ្លាំងអាវុធរុស្ស៊ីទាំងពីរត្រូវបានបំផ្លាញនោះទេ ក្រសួងការពារជាតិរុស្ស៊ីនិងអ៊ុយក្រែនត្រូវបានតាក់ទងដើម្បីសុំការបញ្ជាក់និងធ្វើការអត្ថាធិប្បាយភាគច្រើននៅក្នុងតំបន់ Kherson បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ីតាំងពីដើមសង្គ្រាមដំបូងនៃសង្គ្រាមរវាងរុស្ស៊ីនិងអ៊ុយក្រែនមកម្ល៉េះនេះត្រូវបានគេរាយការណ៍ថាមិនបានបញ្ឈប់កងកម្លាំងអ៊ុយក្រែន ពីការប្រយុទ្ធរបស់ពួកគេដើម្បីដណ្ដើមយកតំបន់ដែលនៅជិត 5ខែកន្លងទៅក្នុងចំនួនរវាងអ៊ុយក្រែននិងរុស្ស៊ីកាលពីចុងខែមិថុនាទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែនលោកអូលេកស្គីអូរេសកូវិកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ អ្នកសរសេរប្លុកអ៊ីនធឺណិតលោក Mark Frakind ថាកងកម្លាំងអ៊ុយក្រែនបានផ្លាស់ទីក្នុងរយៈចម្ងាយ18គីឡូម៉ែត្រដែលជាចម្ងាយតិចជាង11ម៉ាយពីទីក្រុងខាសិន។ វិទ្យាស្ថានសម្រាប់ការសិក្សាសង្គ្រាម ISW ដែលជាអ្នកគិតរបស់សហរដ្ឋអាមេរិកដែលបានផ្ដល់ការអាប់ដេតជាញឹកញាប់អំពីសង្គ្រាមរុស្ស៊ីនិងអ៊ុយក្រែនផ្ដល់ផែនស្ដីពីការគ្រប់គ្រងដែនដីដែលត្រូវបានវាយតម្លៃនឹងការប្រយុទ្ធនៅក្នុងប្រទេសអ៊ុយក្រែនផែនទីថ្មីបំផុតរបស់ SIW សម្រាប់ថ្ងៃអាទិត្យទី17ខែកក្កដាកំណត់ថាការអាងការវាយលុករបស់អ៊ុយក្រែន ដែលបានកើតឡើងនៅតាមបណ្ដោយគែមនៃទឹកដីដែលគ្រប់គ្រងដោយរុស្ស៊ីនៅក្នុងតំបន់ Kherson ផែនទីបានគូសរង្វង់ចំណុចមួយនៅចំពាក់កណ្ដាលរវាងទីក្រុង Kherson និង Mykolaiv ដែលមានរយៈចម្ងាយ36ម៉ាយពី Kherson ហើយបច្ចុប្បន្នមិនត្រូវ បានបង្ហាញថាស្ថិតនៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ីនោះទេ ISW បានវាយតម្លៃពីចំណុចដែលគូសរង្វង់បានថា ខ្លួនបានបំផ្លាញឃ្លាំងអាវុធចំនួន2ផ្សេងទៀតដោយប្រើកាំជ្រួយ HIMARS ដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិកនៅក្នុងទីក្រុង Navakakova ប្រិយមិត្តមិនអ្នកស្ដាប់ចុងក្រោយបំផុតអ៊ុយក្រែនបានប្រើប្រព័ន្ធមីស៊ីល HIMARS របស់ប្រទេសអាមេរិកដើម្បីប្រឆាំងនឹងពួកឈ្លានពានរុស្ស៊ីជំរាបសួរទស្សនិកជនយើងខ្ញុំសូមជូនពរលោកអ្នកឲ្យមានសុខភាពល្អហើយសូមអញ្ជើញតាមដានកម្មវិធីចំណេះដឹងយោធាដូចតទៅប្រិយមិត្តមិត្តអ្នកស្ដាប់ជាទីមេត្រី ភាពតានតឹងរវាងរុស្ស៊ីនិងអ៊ុយក្រែននៅតែបន្តកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃជាមួយនឹងប្រធានាធិបតីរុស្ស៊ី Vladimir Putin តែងតែធ្វើការគម្រាមកំហែងអំពីរបៀបដែលគាត់និងកងកម្លាំងរបស់គាត់នឹងបន្តជ្រៀតចូលក្នុងទឹកដីនៃប្រទេសអ៊ុយក្រែនជាពិសេសប្រសិនបើប្រទេសផ្សេងទៀតងាកទៅកាន់ប្រទេសអ៊ុយក្រែនប៉ុន្តែអ៊ុយក្រែនមិនអាចដោះស្រាយសង្គ្រាមតែម្នាក់ឯងបាននោះទេ។ នឹងទទួលបាននៅជំនួយឥតឈប់ឈរពីអង្គការសន្ធិសញ្ញាអាត្លង់តិកខាងជើងនិងប្រទេសសម្ព័ន្ធមិត្តផ្សេងទៀតផងដែរនាពេលថ្មីថ្មីនេះប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក Joe Biden បានប្រកាសថាកងកម្លាំងរបស់សហរដ្ឋអាមេរិកនឹងផ្គត់ផ្គង់ដល់ប្រទេសអ៊ុយក្រែននូនគ្រាប់រ៉ុកែតកម្រិតខ្ពស់ MAS M142 បាញ់បង្ហោះប្រព័ន្ធ missile បាញ់បង្ហោះច្រើនជាងមុនប្រព័ន្ធ MLRS ទាំងរុស្ស៊ីនិងអ៊ុយក្រែនមានកងឯកតា MLRS រួចទៅហើយនៅក្នុងសមរភូមិដូច្នេះហេតុអ្វីបានជាសហរដ្ឋអាមេរិកបន្តបញ្ជូនបន្ថែមជាច្រើនទៀតទៅកាន់ប្រទេសអ៊ុយក្រែនក្នុងវីដេអូនេះថ្ងៃនេះយើងនឹងពិនិត្យឲ្យមើលកាន់តែច្បាស់អំពី M142 Hamas និងរបៀបដែលវាដំណើរការជាង គ្រឿង MLOS ទាំងអស់ដែលកំពុងប្រើប្រាស់នៅក្នុងសមរភូមិរុស្ស៊ីអ៊ុយក្រែននាពេលបច្ចុប្បន្ននេះប្រសិនបើអ្នកចូលចិត្តមាតិកាបែបនេះសូមមេត្តាបន្តចូលចិត្តនឹងជាមួយវីដេអូរបស់ពួកយើងខ្ញុំសូមថ្លែងអង្គអំណរគុណចំពោះការគាំទ្ររបស់លោកអ្នកទាំងអស់គ្នាប្រព័ន្ធ M142 Hamas គឺជាឧបករណ៍បាញ់គ្រាប់រ៉ុកែតពន្លឺច្រើនដែលដើរតួជាកំណែស្រាលជាងមុននៃគ្រាប់រ៉ុកែតបាញ់បង្ហោះជាច្រើនប្រភេទ M270 ប្រព័ន្ធនេះត្រូវបានបង្កើតឡើងដំបូងនៅក្នុងឆ្នាំ1995ដោយក្រុមហ៊ុន Martin Lockheed Rocket គឺជាការធ្វើឲ្យប្រសើរឡើងនៅ M770ML ត្រូវបានគេសម្ដៅថាវាត្រូវបានផលិតឡើងសម្រាប់ទាហានឆាត់យូងនិងកងម៉ារីនដូចជា M270ML គឺធ្ងន់ពេកសម្រាប់យានជំនិះហើយកងម៉ារីនអនុវត្តការអនុវត្តវារីកម្ពស់ M142 ដែលជាផ្នែកមួយនៃកម្មវិធីបង្ហាញអំពី បច្ចេកវិទ្យាជឿនលឿនដែលមានន័យថាវាមានបំណងហួសពីស្តង់ដារនៃអាវុធនិងកំភ្លើងធំទាន់ពេលវេលានោះជាមូលហេតុដែលធ្វើឲ្យអាវុធជាច្រើនឆ្នាំបន្តបន្ទាប់ពីការផលិតដំបូងនៃ M142 HIMARS បានចាប់ផ្ដើមនៅក្នុងឆ្នាំ2003បន្ទាប់មក វាត្រូវបានវាយតម្លៃតាមរយៈការសាកល្បងប្រតិបត្តិការដំបូងនៅក្នុងខែវិច្ឆិកាឆ្នាំ2004ក្នុងរយៈពេល2-3ខែក្នុងខែឧសភា ឆ្នាំ2005 កំភ្លើងធំ M142 បានឃើញការទិញជាផ្លូវការដំបូងរបស់ពួកវាហើយចាប់តាំងពីពេលនោះមកប្រព័ន្ធកំភ្លើងធំនេះត្រូវបានទទួលដោយកម្លាំងយោធាជាច្រើនមិនត្រឹមតែក្នុងសហរដ្ឋអាមេរិកប៉ុណ្ណោះទេប៉ុន្តែក៏នៅមានប្រទេសផ្សេងទៀតនៅក្នុងសហរដ្ឋអាមេរិកផងដែរ M142 បច្ចុប្បន្នកំពុងត្រូវបានប្រើប្រាស់ដោយយោធាឆ្មាំជាតិនិងកងទ័ពនៃទឹកដីរដ្ឋសម្ព័ន្ធមិត្តនៅខាងក្រៅសហរដ្ឋអាមេរិកដូចជាប្រទេសយ៉ូដានីរ៉ូម៉ានី សិង្ហបុរីនិង Admi Arab Emirates ផងដែរហើយថ្មីថ្មីនេះអ៊ុយក្រែនមាន M142 នៅលើកាតព្វកិច្ចសកម្ម M142 គឺជាចវាយនាយដែលបានធ្វើឲ្យឃើញច្បាស់នៅក្នុងសកម្មភាពជាលើកដំបូងនៅក្នុងការប្រើប្រាស់នៅក្នុងឆ្នាំ2010ដែលជាកន្លែងវាជាផ្នែកមួយនៃប្រតិបត្តិការ Mastarek កំឡុងសង្គ្រាមនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលមានរយៈកម្ពស់ខ្ពស់ M142 នៅតែជាក្របរកែថ្មីគួសមហើយនៅតែមានប្រសិទ្ធភាពខ្ពស់រហូតមកដល់សប្តាហ៍នេះ។ នោះជាមូលហេតុដែលប្រទេសជាច្រើន ចង់ទទួលបានគ្រឿងទាំងនេះសម្រាប់យោធារបស់ពួកគេក្នុងបញ្ជីហើយឥឡូវនេះមានប្រទេសអូស្ត្រាលីប៉ូឡូញតៃវ៉ាន់តៃវ៉ាន់និងប្រទេសហុងគ្រី កំភ្លើងធំ M142 មានរចនាសម្ព័ន្ធស្រដៀងទៅនឹង ML M270 ព្រោះទាំងពីរជាផ្នែកមួយនៃគ្រួសារ MLRS Launcher ជាមួយនឹង Player M142 ខ្ពស់គឺជាកំណែថ្មីដូចជា ML M270 កំភ្លើងធំ M142 គ្រប់គ្រងការពន្លត់ភ្លើងដោយស្វ័យប្រវត្តិនៅលើប្រព័ន្ធគ្រប់គ្រងកុំព្យូទ័រដែលអនុញ្ញាតដោយការបាញ់កំភ្លើងដោយស្វ័យប្រវត្តិនិងរកែតផ្ទុកឡើងវិញនៅភាពស្រដៀងគ្នាផ្សេងទៀតដែល ML M270 និង M142 HIMARS ចែករំលែកអំពីអង្គភាពអេឡិចត្រូនិកនិងទំនាក់ទំនងរបស់វាជាមួយនឹងការបណ្ដុះបណ្ដាលនិងការណែនាំដូចគ្នាសម្រាប់អាវុធទាំងពីរនេះ។ ហើយកាត់បន្ថយខ្សែកោងនៃការសិក្សាបន្ទាប់សម្រាប់បុគ្គលិកថ្មី សម្រាប់ការយល់និងការប្រើប្រាស់ M142 HIMARS ទាំងពីរយ៉ាងរលូនដូចគ្នាកំភ្លើងធំ M142 ត្រូវការនាវិកចំនួន3នាក់សម្រាប់ប្រតិបត្តិការពេញលេញខ្មាន់កំភ្លើងម្នាក់បើកបោម្នាក់និងអង្គភាពវីរៈបរមម្នាក់ប្រធានអ្នកបាននិយាយរាយការណ៍នៅអ្វីៗទាំងអស់រហូតមកដល់ពេលនេះវាហាក់ដូចជា ស្រដៀងទៅនឹង ML 270 ប៉ុន្តែភាពខុសគ្នាសំខាន់គឺពិតជាធ្វើឲ្យ M142 Hormuz ស្រាលជាងមុននិងមានភាពត្រឹមត្រូវខ្ពស់នឹងផ្នែកបន្ថែម M142 Hormuz ត្រូវបានបំពាក់នៅលើផ្នែកយោធានៃយុទ្ធសាស្ត្រជាមធ្យម LAN FMTV ធុង5តោន LAN FMTV នេះដំណើរការដោយម៉ាស៊ីន Mazut 3115 ATEC 6.6លីត្រដែលមានកម្លាំងម៉ាស៊ីន290សេះ វាអាចឡើងដល់ល្បឿនកម្ពស់89គីឡូម៉ែត្រក្នុង1ម៉ោងជាមួយនឹងរយៈចម្ងាយ280គីឡូម៉ែត្របើប្រៀបធៀបទៅនឹង Masood M 270 Kaufman VTA 903 Chiram ដែលអាចសម្រេចបានល្បឿនអតិបរមាត្រឹមតែ65គីឡូម៉ែត្រក្នុង1ម៉ោងតែប៉ុណ្ណោះ។ ដែលផ្ដល់ឲ្យរថយន្តបពាក់នៅ M142 កម្រិតខ្ពស់ដែលអាចបត់បែនបានល្អជាងមុនការបត់បែនដ៏ល្អនេះអនេះគឺដោយសារតែថា M142 Hamas មានទម្ងន់ស្រាលជាង M270 យ៉ាងខ្លាំង M142 Hamas មានទម្ងន់ត្រឹមតែ10.88តោនតិចជាង ពាក់កណ្ដាលនៃ M270S ទម្ងន់24.56តោនដោយសារតែការកើនឡើងនៃទម្ងន់នេះ ប្រព័ន្ធកាំភ្លើងធំអាចដឹកជញ្ជូនតាមទំនិញបានយន្តហោះដូចជា C130 Hawk Cruise ដែលអាចមានអត្ថប្រយោជន៍យ៉ាងខ្លាំងក្នុងស្ថានភាពឆ្លើយតបរហ័សដែលទីតាំងបច្ចេកទេសជាការព្រួយបារម្ភភ្លាមៗបើទោះបីជាស្រាលជាង M270 M 242មានកម្ពស់ខ្ពស់ជាង និងវែងជាង M270 កំភ្លើងធំ M142 Hamas ប្រវែង7ម៉ែត្រទទឹង2.4ម៉ែត្រនិងកម្ពស់3.2ម៉ែត្រ អ្នកត្រូវតែគិតប្រសិនបើ M270 ML និង M142 Master មានមុខងារដូចនេះ M142 Master ដោយចំនួនដ៏ច្រើនដែលស្រាលជាងចម្លើយគឺងាយស្រួលខ្លាំងណាស់វាជាអាវុធស្រួលខ្លាំងណាស់វាជាអាវុធមិនដូចជា M270 ដែលផ្ទុកនឹងបាញ់គ្រាប់រកែតបាន12គ្រាប់ទេ ចាប់តាំងពីគ្រាប់រកែតចំនួន6គ្រាប់ផ្ទុកនៅករណីនេះ M142 កម្រិតខ្ពស់ មានតែ6គ្រាប់ប៉ុណ្ណោះដែលអាចផ្ទុកបាននេះមានន័យថា M142 អាចបាច់បានត្រឹមតែ6គ្រាប់ប៉ុណ្ណោះនៅក្នុងពេលតែមួយ ដែលជាការដោះដូរដើម្បីបង្កើនការចល័តហើយការសម្រកទម្ងន់អាវុធឬអាវុធយោធាឬឧបករណ៍របស់វា គឺជាមីស៊ីលសាកល្បងស្តង់ដារ227មីលីម៉ែត្រប្រវែង3.96ម៉ែត្រនិងទម្ងន់207គីឡូក្រាម ហើយស្មើនឹងក្របរកែតដែលមាននៅក្នុង M270ml ដែលមានសមត្ថភាពបង្កការខូចខាតទ្រង់ទ្រាយធំក៏ដូចជាប្រសិទ្ធភាពប្រឆាំងនឹងរថយន្តដែកធុនធុនធ្ងន់ដូចជារថក្រោះនិងរថយន្តដែកផងដែរ។ ការផ្ទុកឡើងវិញរបស់វា ដូចគ្នាទៅនឹង M270ML ប្រសិនបើ មានតែក្រុម reload មួយប៉ុណ្ណោះដែលផ្ទុករកកែតទាំង6របស់ក្រុមតែមួយចំណាយពេលពេលត្រឹមតែ5នាទីប៉ុណ្ណោះព្រោះ M270 មាន ports ចំនួន2ដែលមានគ្រាប់រកកែត6គ្រាប់នីមួយៗពេលវេលាប៉ាន់ស្មាននៃការបញ្ចូលឡើងវិញគឺប្រហែល10នាទីជាមូលដ្ឋានបង្កើតវេលាទ្វេដងដូច្នេះរឿងតែមួយគត់ដែល M142 Hamas និងអាចធ្វើបានគឺការបាញ់គ្រាប់រ៉ុកែតចំនួន12គ្រាប់ក្នុងពេលតែមួយនៅកំពូលគឺ6រ៉ុកែតលើសពីនេះទៅទៀតប្រព័ន្ធកាណុងបាញ់នេះក៏អាចបាញ់កំភ្លើង MG ផងដែរ M140 ប្រព័ន្ធមីស៊ីលយុទ្ធសាស្ត្រតែមួយគត់ដើម្បីពង្រីកឃ្លាំងអាវុធរបស់ខ្លួនសារៈសំខាន់ដ៏ពិសេសនៅពេលដែលកំជ្រួចចំនួន6គ្រាប់ផ្សេងទៀតកំពុងផ្ទុកឡើងវិញនៅអត្ថប្រយោជន៍មួយនៃការប្រើប្រាស់ M142 Monster គឺជួរកំជ្រួចដែលប្រសើរឡើងរបស់ពួកវា ដូចជាសមភាគី Portit 2របស់វា ដែលអាចឈានដល់ចម្ងាយអតិបរមាគឺកំជ្រួចរយៈចម្ងាយឆ្ងាយ70គីឡូម៉ែត្រនៃ M142 Hamas អាចគ្របដណ្ដប់បានរយៈចម្ងាយជួរពង្រីកដ៏អស្ចារ្យជាអកុសលមិនអាចឃើញសកម្មភាពនៅក្នុងប្រទេសអ៊ុយក្រែនបាននោះទេនៅពេលដែលអង្គភាពត្រូវបានបញ្ជូនដោយសហរដ្ឋអាមេរិកនិងលុបចោលមុខងារតាមសំណើរបស់លោកប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោក Joe Biden ដែលសហរដ្ឋអាមេរិកកំពុងផ្ដល់ឧបករណ៍ចាំបាច់ជាច្រើនដល់ប្រទេសអ៊ុយក្រែននឹងការទំនុកបំរុងផ្គត់ផ្គង់ទុកប៉ុន្តែពួកគេស្ទាក់ស្ទើរក្នុងការផ្ដល់កម្មជួយរយៈចម្ងាយឆ្ងាយនេះខណៈដែលពួកគេកំពុងធ្វើចលនាសូមប្រយ័ត្នចំពោះការគំរាមកំហែងរបស់លោកពូទីនបន្តិច មុននឹងបញ្ជូនវាចេញទៅ វានឹងមិនបង្កគ្រោះថ្នាក់ដល់ប្រទេសអ៊ុយក្រែននោះទេវាមានក្របរកែតបន្ថែមពីចម្ងាយយកចេញនៅមូលហេតុដែលសហរដ្ឋអាមេរិកបង្ខំឲ្យជ្រើសរើស ធ្វើវានៅក្នុងលក្ខខណ្ឌនៃការប្រយុទ្ធតែម្នាក់ឯងបាទវាគឺជាការផ្លាស់ប្ដូរដ៏ច្របូងច្របល់ព្រោះវាជាជំរឿជាមូលដ្ឋានក្នុងចំណោមហេតុផលដែល M142 Hamas គឺជាអង្គភាពកំភ្លើងធំដែលមានប្រសិទ្ធភាពជាមួយនឹងរបាយការណ៍ដែលបញ្ជាក់ថា រយៈចម្ងាយអតិបរមាដែលមីសា រយៈចម្ងាយអតិបរមាដែលមីស៊ីលឈានដល់គឺរហូតដល់70គីឡូម៉ែត្រ ទោះបីជាយ៉ាងណាក៏ដោយបញ្ហានោះគឺថាលើសពីការប្រយុទ្ធទល់មុខគ្នាតែម្នាក់ឯងលោក Biden អះអាងថាលក្ខណៈពិសេសជួវែងត្រូវបានដកចេញដើម្បីជៀសវាងការវាយលុកលើទឹកដីអ៊ុយក្រែនហើយផ្ទុយទៅវិញគឺផ្ដោតទៅលើអង្គភាពឈានមុខតែប៉ុណ្ណោះដែលភាគីអ៊ុយក្រែនតាមលក្ខខណ្ឌរបស់លោក Joe Biden បាននិយាយថាយើងនឹងមិនបញ្ជូនកំជ្រួចដល់អ៊ុយក្រែននោះទេ ប្រព័ន្ធដែលអាចវាយលុករុស្ស៊ីត្រូវតែធ្វើដូច្នេះដើម្បីកុំឲ្យមានការញុះញង់បន្ថែមទៀតដល់កងកម្លាំងរុស្ស៊ី។ និងប្រធានាធិបតីវ្លាឌីមៀពូទីនដោយអ្នកដែលលោកអ្នកបានបដិញ្ញាលើការវាយប្រហារលើទឹកដីអ៊ុយក្រែនបន្ថែមទៀតដើម្បីជាការឆ្លើយតបចំពោះជំនួយទាំងអស់ដែលអ៊ុយក្រែនកំពុងទទួលបានខណៈពេលនេះការរដ្ឋបတ်ប្រោប្រាអាវុធធាវាក៏ដាក់កម្រិតបន្ថែមនៅភាពតានតឹងដែលកើតឡើងនៅពេលដែលកម្ជ្រួចខុសឆ្គងអាចឈានទៅដល់ប្រទេសរុស្ស៊ីវាគ្រាន់តែជា ការបន្ថែមភាពតឹងរឹងនៃសង្គ្រាមមុខងារចាក់ចាក់សោបន្ថែម គឺជាការហៅប្រកបដោយសវត្ថភាពដើម្បីធានាថា M142 Hamas ប្រោជាយន្តការការពារតែមួយមុខគត់ M142 Hamas Master គឺ Heroes Ukraine សង្គ្រាមនៅក្នុងថ្ងៃទី31ខែឧសភាឆ្នាំ2022នេះសេតាវិមានបានរាយការណ៍ថាសហរដ្ឋអាមេរិកនឹងខុតគង់ដល់អ៊ុយក្រែនជាមួយនឹង M142 Hamas គ្រឿងបុព្វលាភ ខណៈដែលមានរបាយការណ៍ផ្លូវការមួយដែលនិយាយថាចំនួនសពីវុធនេះត្រូវបានបញ្ជូនទៅដល់អ៊ុយក្រែនដើម្បីធ្វើសង្គ្រាមដីគោកវាត្រូវបានបញ្ជាក់ថាប្រព័ន្ធកំភ្លើងធំចំនួន4ត្រូវបានបញ្ជូនទៅកាន់ប្រទេសអ៊ុយក្រែនសម្រាប់នីតិវិធីក្នុងការបណ្ដុះបណ្ដាលសហរដ្ឋអាមេរិកក្រោមលេខាធិការការពារជាតិសម្រាប់ទៀមទាលើគោលការណ៍កំណត់ចំណុច2ដែលអង្គភាពកាន់តែច្រើនអាចត្រូវបានបញ្ជូនដោយសហរដ្ឋអាមេរិកប្រសិនបើសង្គ្រាមរវាងប្រទេសទាំងពីរនៅតែបន្តកើនឡើងមែននោះ។ M142 Hamas នឹងធ្វើសកម្មភាពស្រដៀងគ្នាទៅនឹង M270 ML ក្នុងការយុទ្ធហើយថាវានឹងបណ្ដាលឲ្យមានការខូចខាតជាលក្ខណៈទ្រង់ទ្រាយធំនៅលើតំបន់គោលដៅលុបបំបត្តិតំបន់ដែលកងទ័ពរុស្ស៊ីមកដល់មុនពេលផ្ទេរទាំង M M270 ML និង M142 អង្គភាពនៅលើដីអ៊ុយក្រែនគួរតែជាអ្វីដែលត្រូវបានសរសេរអំពីរឿងនោះ ទោះបីជាអង្គភាពទាំងពីរទើបតែចាប់ផ្ដើមណែនាំនៅក្នុងសមរភូមិខាងប្រទេសអ៊ុយក្រែនក៏ដោយគេរំពឹងថាទាំងការវាយលុកនិងការការពាររបស់ពួកគេកំពុងកើនឡើងហើយប្រហែលជាស្មើនឹងរុស្ស៊ីអាវុធ M270 ត្រូវបានចែកចាយតែប្រមាណថ្ងៃមុន ដែល M142 Master ហើយសំណុំនៃ ក្របរកែតនិងក្របកំជួយទាំងនេះប្រព័ន្ធបាញ់បង្ហោះនេះនឹងសម្គាល់ការទិញអាវុធលើកដំបូងរបស់អ៊ុយក្រែននិងពន្លឿនសង្គ្រាមអំណាចរបស់កងទ័ពអ៊ុយក្រែននៅ NATO និងប្រទេសរបស់ខ្លួនដូចជាសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសបន្តបញ្ជូនជំនួយដល់ប្រទេសអ៊ុយក្រែនតាមរយៈការផ្គត់ផ្គង់អាវុធក្នុងក្តីសង្ឃឹមថា ដើម្បីបង្កើនកម្លាំងបាញ់របោយក្រែនជាមួយនឹង M142 ដ៏ខ្លាំងក្លាខាងលើនេះតើអ្នកគិតថាអ៊ុយក្រែនឈ្មោះទៅរកលំនាំថ្មីដែលអស្ចារ្យជាងមុននោះទេឥឡូវនេះស្មើនឹងកម្លាំងធំរបស់រុស្ស៊ីឬតើអ្នកកថា NATO និងសម្ព័ន្ធមិត្តរបស់ប្រទេសអ៊ុយក្រែនគួរតែផ្គត់ផ្គង់អាវុធដល់អ៊ុយក្រែនបន្ថែមទៀតដើម្បីបញ្ចូលមូលដ្ឋានទាំងអស់ប្រយុទ្ធនឹងប្រទេសរុស្ស៊ីប្រិយមិត្តមិត្តអ្នកស្ដាប់សូមមេត្តាបញ្ចេញមតិយោបល់របស់អ្នកនៅផ្នែកខាងក្រោម ហើយសូមកុំភ្លេចចុចប៊ូតុង Subscribe ដើម្បីទទួលបានវីដេអូថ្មីៗជាច្រើនទៀតសូមអរគុណជួបគ្នាក្នុងប្រតិបត្តិព័ត៌មាន